ខ្វល់គេបើយើងងាប់វាជារឿងធម្មតាបើគេបើយើងងាប់bằngគេឈឺចាប់ដោយសារហេតុអីដោយសារដោយសារគេបៀលអស់ច្រើនហេរ៉ូគេពាន់ពាន់ហេរ៉ូយើងរយរយវាអត់ត្រូវគ្នាមកបាត់មកបឿមកបឿ ở ờ, đây hàng hàng đi giá giá quá hàng thính giá giá món ừ thằng ping nó ra ra mà như vậy ờ mình ý ách lên giấy bắt đầu mà mới gá bay nhà anh bựa bựa mới chơi bay à thế là đợi hero này đợi hero tao cần nó vui rồi lặp loi ấy nó ra gì mơ clock ấy là pin nhỏ hay nào អាណាវៃឈ្នះបាត់បាត់មកមកណោះមកដាំអាំងខ្ពុកមកគេណោះហូហូសោះទៀតបន្តិចរត់រត់រត់រប្រែយោហ្នឹង ចូលជីផ្ទះដៃងាប់ដូចគ្នាហើយធ្វើប៉ុណ្ណឹងអាដៃទេចោលទេចោលទៅឡាប់ផ្លោយមិនអាចជាប្រហែលជាហេរ៉ូនេះដែរមិនតែរឿង3មើលទៅ3រឿងថយអត់ស៊ីនំទេបានសាប់អញ្ជី វាយគ្នាវាយទៅអស់អស់អស់អស់អស់លើទុះបឺផ្ញាច់អត់ទេដូចដូចជាបាត់យេឡូហើយយេឡូដូចជាបាត់ហើយរវៃមកប្រាវហ្នឹង ទៅយេឡូក៏នេះនេះតិចឥឡូវបើថាបាត់យេឡូមានខ្ញុំចុះជួយវៃគេណាកណ្ដូងហ្នឹង ខ្ញុំចង់ជួយបីខាង yellow អញ្ចឹងណាបងណែមកអត់មានអ្នកបើផងអត់មានអ្នកបើផងណាឥឡូវបាត់ yellow នេះខ្ញុំចង់ជួយបីតាបាទគេឲ្យវាយអត់ឡាប់ផ្លយឥឡូវឲ្យឡាប់ផ្លយតត់លេង មើលតិចសិនអញ្ចឹងចាំងតាត់នេះ item ណានេះ item មើលហើយអ่ะខ្ញុំនេះបង7ទេអត់មានអីទេ1 2ចុយអាចជើងទី2ស៊ីហើយ ដាច់បាទសួស្ដី brother មានដូចគេ happy 6នឹងដូចគេអានឹងខ្ញុំដាច់ Hai bro បាទសួស្ដី bro រត់តែរខ្ញុំបាយគេមិនឈឺទេតែបើសិន support ទីមកអេមកឆ្ងាញ់ព្រោះខ្ញុំអត់ជំនាញអត់ខ្ញុំអត់ខ្ញុំអត់ជំនាញនេះទេខ្ញុំអត់ជំនាញបាយនិយាយទៅ ដុចដែរហ្នឹងអាបានដល់សក់សក់មកទាត់អីងាយងាប់ទេគេតែដៃបានប៉ុណ្្នឹងហើយអ្នកទាំងអស់នេះឥឡូវពងតែតារ៉ូនេះថ្មីហើយតិចទៀតតិចទៀតគេវាយធីមហើយ oh โอ้ซีเนี่ยซีเนี่ยซีอ่ะtạ chim đi bay muối đưa mặt này mặt bà đi vì tao được ngọt cái này nó thế mày phải <laughs> giang ta trời phải giang này bấy phải giang bày nè anh bấy អូខេអ្នកទាំងអស់គ្នាអញ្ចឹងលបែហុកអាច comeback មកម្ដងបានណាហ្នឹងហើយដូចខ្ញុំនិយាយប្រាប់អញ្ចឹងនិយាយថាគីឡូមានអីលេងហើយសំខាន់យើងលេងហ៊ានលេងអត់តែប៉ុណ្្នឹងឯងហើយនៅដងមួយនេះលបែហុកគឺមានមិនចោលលុយច្រើនបានទេដោយសារអាចធីមច្រើនពេលបច្ចុប្បន្នគឺអាចធីមល្អល្អថ្លៃគឺថ្លៃជាពិសេសអា19 9កូពីបើកដូចផ្ទះ គេទៅវៃនៅបាក់យ៉ាងម្ដងមិនដឹងថាហេតុអីដែរអាហ្នឹងកំស្មាតភ្លេចចាំមានលក់បបចុចលុយបបអាប្រអប់ហ្នឹងឥឡូវមកដុំដូចជាខ្ទង់បើជាចន្លោះពីខ្ញុំឃើញនេះខ្លះឆាតលក់តែ5ដុល្លារទេប៉ុន្តែបើលក់តម្លៃទូទៅតម្លៃវាទូទៅដូច10 10ជាងហ្នឹងណា ខ្ញុំអត់ច្បាស់ថាគេទិញពីណាដែរព្រោះអ្នក copy វាគប់អ្នក copy ផ្សេងគ្នាអញ្ចឹងណាហើយគោលពេលបច្ចុប្បន្នមកដុំ5ដុល្លារនិងមកដុំ9.9អី5ដុល្លារឆាប់ទិញនៅស្រួលព្រោះថាយើងត្រូវការអីមានអីហើយនៅសល់ KM មួយអ្នកទាំងអស់នេះចង់ចាប់អារម្មណ៍ KM នេះអាចឆាតមកសួរខ្ញុំបាន KM នេះនេះអាចធីបមុខ3 10ស្រាប់និយាយថាពាក់កាត់ level 6កាត់6 10 level hero នេះក៏ធ្លាប់កាត់6 10 level ពាក់អញ្ចឹងណានេះដាវ បុក510 Jet Emerald សភៅនេះគឺ4 page ហើយ89%ទៀតហើយអរិឈ្មោះឈ្មោះក៏អេមដែរឈ្មោះមិនសូវជានិយាយញ៉ៃអូសូឈ្មោះអេមដែរតាបាទឥឡូូវគេទៅវៃគ្នានៅដងខ្ញុំនេះចូលទៅបាយហុកគោនេះវិញចឹងឥឡូវ deploy ទាំងដៃផ្លាច់ SM ដល់ពេលអត់មាននេះដល់ពេលអត់មានផ្លាច់ម្ដាយកັບមុខកាហិតហើយបើបលឺវិញមិនសមមិញមិនសមមិញមិនសមមួយថ្ងៃទេនេះទៅប៉ឧតាក់ប៉ប៉ BC ទៅប៉ BC ឬបានគេបោះចោលទឹកដុំទឹកដុំឬបានពីរបីដុំតែបលឺនិយាយថាវាសម្បូរពេកចង់និយាយវាសម្បូរពេកហ្នឹងហើយ hay hero nó nát admin là bài hóc ấy này nó này tranh bị nát đó hero là bài hóc không và là bài thông thông đáng này tại bà là bài hóc tranh nó này admin này nè thằng anh hay lang của bay nhiều nè là bài hóc á bay nhiều nè miền cầu bay anh sẽ anh lên miền đó là ploy nhưng bánh tầm chạy thải thò mấy អឺអត់មាន ES បើតាមពិតគីឡូវៃមិញគេថាតេះដៃមិញវាអត់មាន ES អត់មានអី support team មកមកស្អាតទេហើយចាំមើលចុងសប្តាហ៍នេះថាជាអាចអែមចឹងមើលចុងសប្តាហ៍ហ្នឹងណាដោយសារពួកគាត់មាន লাই team ហើយ hero ES ដាក់បើហើយ 3PK អាហ្នឹងខ្ញុំបានវៃហ្មងព្រោះនិយាយនេះរួចហើយបើសិនតែលេងតែ SN ក៏ខ្ញុំអត់លេងដែរនិយាយទៅតោះវៃលក្ខណៈ PK PK ណាចង់លេងប៉ែលេងតែឯងគាត់ SN ខ្លះណា SN ទៅហ្នឹងហើយ ហើយ KM អីហ្នឹងសាពួកសាហាវសាហាវហ្នឹងតែអង្គររបស់60មុនមែនសង្ចាញ់បាក់ YCR YCR ច្រើនពេកមកសាវិញផ្ទះដល់ពេលអញ្ចឹងមានណាមឺម្ដាយផ្កាប់មុខហេតុដងអត់គីឡូហ៎គីឡូហុកហ៎ទៅកោះមកមកគិតហេរ៉ូសិតហេរ៉ូចាស់ចាស់តែប៉ុន្តែ University ហ្នឹងដើម្បីអេម item ស្ទើរជាងគេទេមើលវាយមិញអែម5 10នេះខ្ញុំមិនថាអាយធីមល្អហ្មងទេដោយសាររបស់ហ្នឹងរបស់ copy ហ្នឹងសបោលក់ហ្នឹងហើយបើយើងទៅមើលឡាប់ផ្លយឡាប់អីនេះវិញអាយធីមដេញមើលនិយាយថាឡាប់ឲ្យទៅដល់ហេក៏បានជួយរបស់ហុកមិញអត់វាយផងហុកកប់ដល់ហេនេះឃើញឆាតមើលទិញអាយធីមពីរថ្ងៃអាយ៉ាមួយមួយចង់ស៊ីទៅឡាប់ផ្លយហ្នឹងហ្មង ជិះមើលដាក់ផ្លាកអីវិញមិនយ៉ាជួយអីចូលអត់ឈឺអត់ឈឺអត់ឈឺឈឺអីឈឺមិនបីខុសចឹងចុចចែតអីអាបែកនឹងចុចចែតទេជាបន្តិចអូតំអស់អ៊ីនធឺណិតខ្ញុំវា slow ដើរយឺតលឹបជួយឡាប់ហើយໄວហ្នឹង thế rồi lặp lại ăn ấy biết vậy đi vậy đi từ từ mấy người ăn không tàn thế à đến tắt tắt cái vậy thôi chứ ô địa là một thì em rồi không anh nha không một bạt Cái này bạn đấy mình khi âm mình thì đó ba không ấy đó học đại ma ó nè trên chính nét ó nè ai tin đó bài tỷ lên ờ, là bạc cu tan năm đây lên là bạc cu đây sphere là lo tí nào when you play là bài càng bốn on lên nhé bóng người vay ngon lên của on lên lên thì là bài càng bốn on sáng tị như là cái xe là sẽ học thở phải chặt ờ, ở trong mía đây bóng ơi thở phải của bạn rồi nè bóng បើបងឯងមកមុននឹងមួយអាទិត្យប្រហែលជាអាចតែឥឡូវ hero ចេញពីណិតអស់ហ្នឹងបងមួយមួយបុកដូចផ្ទះសឺវើសបាយបងសឺវើសបាយចេកសឺវើសបាយបងសបាយឡាប់ផ្លយដែលឃើញមុខឯងនឹងមកពីណាយ៉ាពាក់បាគូឯណា លេងបាគូមួយគេដែរចុយមានទាំងអី XS សាក់នេះមានបាគូ hero នេះបាត់មុខចិត្តមួយលានឆ្នាំឥឡូវមកអត់ទេឈ្មោះគេស្អាត hero គេលេងខ្លួនឯងគេនិយាយអំពី live team ហ្នឹងអត់បាក់អីទេអូកាឡារត់ជាលំរត់ដាច់ម៉ាប់គេអង្គុយវាយអាប្រំវាយរត់ណានោះអូវាយពីរនាក់នេះណាចុយចុយចុយចុយចុយចុយចុយចុយចុយចុយពីណាស៊ីអីឆ្ងល់អា SM អាដាស៊ីស្វេហ្នឹងហេវាយគេមិនចង់ លីសាទៅឆាវ1ម៉ែត្រ4ជ្រុងហើយមកឆាវទាំងអស់តែពេលលេងតែពេលលេងអឺអឺ S S អត់ដៃស្វេតអ្វីគេមិនត្រឹងហើយស្អប់ពីនេះអាអ្វីគេអត់ងាប់រត់ទៅសាប់ energy ស្អប់ហ្មងអ្នក follow ច្រើនអ្នកចេញបែកចេញបាក់វៃដល់កអើប្របន្ថែលេង hero អីគេរត់ដល់កន្លែងគីឡូ S ឥឡូវលេងគេ កូតា Hello brother I team អត់ stone ល្បែ62មួយសិតហ្នឹងគេសើមណាសុទ្ធតែទុំ25 30 brother អាក្បាលខោ20 25 30តែបើអាសេរីអាសេរីសេរីនេះមែនសេរី I team នេះមែនឬ KM KM ហ្នឹងមែនគាត់ហ្នឹងមែន ES ទៀតទៀតបាត់កណោលេងនៅអំដាត់គឺមានលក់តែតិចទៀតខ្ញុំជឿថាពីមួយថ្ងៃទៀត ES ដែល Steel Steel នៅអំដាត់ហ្នឹងចេញអស់ហើយអ្នកគាត់មានលក់គាត់ចាប់តាមបុកពេញយកមកទុកមើលធីមហ្នឹងព្រោះបើខ្ញុំអត់ទេមែនអត់មាន spawn មែនអឺដូចជាអត់បានវា spawn ទេបងដូចជាអត់បានទេ អាដៃល្បែ64 SM ក៏ពិបាករត់ដែរឥឡូវឌីលក់មុខរត់រហូតអាធីមលកង់កង់មកនោះលឹបបាទធំឯងប្រថុនគឺជាល្បែ60ទេអូងាប់ចុយម៉ែឡើងចុយវៃស្តាន់មកមែន KM KM ស្រឡាញ់ចឹងតា ខ្ញុំលេង EZ ខ្ញុំខ្ញុំខ្ញុំនេះ KN ដែរហ្នឹងខ្ញុំខ្ញុំអន់ចង់មក KN ដែរហ្នឹងអា KN ហ្នឹងអា TCC ហ៎អើយក្បើម GM ហ្នឹង TCC របស់យកហ្នឹងវាយទឺចុយអាហើយ KM គេអា skill ដាវទៀតហើយដាក់គេដាក់ skill នេះឲ្យបាញ់ដាក់ skill មក skill ងាប់ហ្មងទៅចេះលេងអឺ stand ដូចគ្នាចាំមើលហើយខ្ញុំ review item នេះមើល ចុយ800ដុល្លារអូលបាហុកអត់មានគីឡូខ្វះគីឡូលេងទេអ្នកទាំងអស់គ្នាដុំមកចុយើវាណាឈ្នះចាំមើលមើលចាំបីចប់ខ្ញុំយូរ IT មិនមើលចាំមើលវាបីឈ្នះទៅ មួយដាវសាន់លីមួយដាវល្បែ64ណាតែដឹងល្បែប៉ុននេះអត់ទេណាតន់ដឹងឯងចាំមើលចប់ទៅព្រោះហេរ៉ូនេះដឹងល្បែ60ឥណ្ឌាលក់មុងឯនេះតែនេះហេរ៉ូនេះអត់ដែរឃើញនេះនេះ skill នេះនេះ skill ហ្នឹងនេះដាក់នេះនេះនេះនេះអូខុស em bay chứ à lên lên lên kiểu em bay chứ ហ្មងនិយាយទៅបឺងាប់បាត់ដេកស្អាតចូលពេទ្យជប៉ុនឥឡូវខ្ញុំ view item មើលណានេះ item គាត់ណាតតោស្ទើរតតោតិចហ៎ហើយមួយទៀតនេះចំបើបើចឹងហ្នឹងអត់ទេចង់តែបាយ item ចេញមិនតែណា item ប៉ុណ្្នឹងវៃដៀលលោកមកប៊ីងាប់ឯងអត់ជឿ អត់ជឿទេយាយអត់ជឿចាំគេវៃសបាយហុកគេវៃតាមប្រមាណគេណា PK លេងអូនេះចោលអាចព្រៀតសភៅទៅនេះគេវៃដល់មកប្រមាណគេអត់ប្រដេកបងពូនេះមកម៉ានហើយមកដាក់ឥឡូវនេះ9ល្បែតប្រូមិនឃើញថ្មីយក10ល្បែតប្រូអាជីល្មូនថោកថោកស្អីយ៉ាងយីជីល្មូនថោកមែនអាជីល្មូននោះ 155លុយខ្មែរផងជាមុនតកូនណាប្រូតកូនដុកប្រដៅតកូនដុកដុកប្រូមេហួរដុកពួកដុកបងដុកតកូនដុកប្រូឌីក្រាក់ DC តែបានដាច់ឯងមកប្រូ IC បានអានទៅតែខ្ញុំនិយាយដូចណាកៅជាងនេះអែមអែមស្រេផ្លាច់ម្ដាយកាត់មកកាហិប ថាហើយថាហើយអឺអ្នកដែលគាត់ជា leader គ្រាលពីកាន់ទៅពេលដែលគាត់លេងគាត់ត្រូវមាន SM ដើម្បី support team ហ្នឹងអញ្ចឹងបានមួយមួយដល់ធ្វើ leader គ្រាអត់ធ្វើទេវាមានអីយើងក៏ធ្វើកើតយើងមាន item support គ្រាលយើងទេអ្នកដែលគេមានលុយយើងសុំគេចូលទៅហើយគេមាន ES មានអីដាក់ auto burst អីពេលយើងបី team បីអីមានមក play យើងមិនផងចាំមកទៅគេបីយើងបីដែរ លក្ខណៈដីស្រួលណាអឺបងតបខមមិនផងអត់មើលឃើញខមមិនផងអូតំឡូតមកហ្នឹងអឺបងមិនខ្ញុំចូលលេងដាច់ចូលលេងដាច់ចឹងមកពីអ៊ីនធឺណិតទេបងឯងនគរណាបងនគរណាអត់មានអីសិតអត់តមានទេបងដូចខ្ញុំនិយាយចឹងអឺតមកបានថាជាខ្ទង់មួយអាទិត្យទេអញ្ចឹងហេរ៉ូប៉ាក់ព្រឹមផ្សេងគេវាយ 2k គេវាយចុងសប្តាហ៍ហ្នឹងទៅ ព្រោះឥឡូវក្នុងក្របពុកឆាតប្រូគីឡូ PK អញ្ចឹងណាដោយសារឥឡូវវាអត់មានហ្គីលគ្រប់គ្រាន់ប៉ុន្តែបើយើងមើលហេរ៉ូដែលគាត់បង្កើតមកលេខគឺច្រើនហ្មងច្រើនហើយតែគេបែងចែកហ្គីលគេតើគេមាន leader ហ្គីលអ្នកមួយតំណងគ្នាវៃទៅហ្នឹងហើយតែសុំតែម្យ៉ាងឲ្យវៃកំជេរគ្នាបានហើយហ្នឹងហើយណាត់ឈ្នះឈ្នះទៅប្រយើងលេងលក្ខណៈសបាយសបាយតែយើងលេងជេរនេះចុះឡើងចុះឡើងអត់អ្នកលេងយីទៅនិយាយលក្ខណៈថៃធ្នូហ៎ Hello brother សួស្តីសួស្តីទាំងអស់នេះហេរ៉ូណូណេតអត់មានទេនៅដងនឹងហ្នឹងនៅដងហ្នឹងខ្ញុំអត់អីផងបងខ្ញុំចូលលេងអត់អីផងហ្នឹងខ្ញុំលេងឡាយធម្មតាតាហើយខ្ញុំមិនបើកមកហេរ៉ូណាបងហេរ៉ូខ្ញុំ6 7ហេរ៉ូហេរ៉ូអង្គុយលក់ item ផងហេរ៉ូនេះផងបង6 7ហេរ៉ូខ្ញុំបើកអត់អីផងមកដូចថ្ងៃមុនចឹងខ្ញុំអង្គុយហាត់តែជី9 5 6ហេរ៉ូអង្គុយហាត់ចោល ប៉ុន្តែវាអត់បានល្អមានអាខ្លះ10អា10 10នោះបាន2 3រោដែរហើយអា9នោះបាន1អា7 8ក៏មានដែរសែរោឡាប់ផ្លយបានហើយឡាប់ផ្លោកបាច់លក់ទេទុកបាក់ទុកដាំខ្ទឹមអឺខ្ញុំខ្ញុំចេះបើអ្នកទាំងអស់នេះចង់ចូលក្នុងក្រុមល្បាយហុកដងណាអាចឆាត់ខ្ញុំបានតែខ្ញុំអេតចូលណា របស់ឲ្យខ្ញុំផុសថាអូខេថ្ងៃណាវៃថ្ងៃណាវៃខ្ញុំអត់ផុសទេនឹងហើយខ្ញុំអត់ផុសទេដោយសារជួនកាលផុសហើយគេអត់មកវៃចឹងខ្ញុំពិបាកដែរហើយបើសិនជាចង់ចូលក្រុមអាចមើលព័ត៌មានក្នុងក្រុមបានក្នុងក្រុមនោះមានសមាជិកទុំ10នាក់ជាងឥឡូវប៉ុន្តែមិនខ្ញុំ leader ក្រុមទេណាតែខ្ញុំគ្រាន់តែ member ទេគ្រាន់តែខ្ញុំអាចខ្ញុំអាច add ចូលបានដែរចឹងណាមិនជាបញ្ហាទេ error រហូតខ្ញុំមិនដឹងថា error មូលហេតុអីដែរបងប្រហែលជាអាចអ៊ីនធឺណិតទេ100%ចាំមើលធូរមើលចាំខ្ញុំសិនឲ្យមើលបង ហ្នឹងហើយបងចាំមើលផ្ញើមកជាមួយខ្ញុំជួយមើលអត់តាមពិតគួរផ្ញើក្រុមហ៊ុនសបាយជួយដោះស្រាយមិនត្រូវខ្ញុំ player ដែរខ្ញុំចង់ជួយទៅឲ្យក្រុមហ៊ុនសបាយគេ level ខ្លះម៉ែណាឆាតពីព្រឹកចឹងល្ងាចឡើងបាន reply អីចឹងងាប់ហើយដឹងអ្នកកាន់ពេកនឹងមើលស្អីទេឆ្លងពីគេ3ដងប្រហែលទេអត់ពូអ្នកលេងនេះ លេងរាល់ថ្ងៃជាគេខ្លាចនិយាយត្រង់ខ្លាច TCC ខ្លាច 5CR 5CR ឈាមច្រើនហើយម៉ាអាអាខលប្រហុកលមុនបុកយកបុកយកម៉ាមកធីមធីមពីណាគេទេសើ 5CR បាយសាដូចផ្ទះមកបាត់អត់ជីអូនឹងថោកសាច់ខ្ញុំជីហេ សន្តិភាពថ្លៃជាងតែរំដាច់ចិត្តហ្នឹងអឺមិនមកពីអ៊ីនធឺណិតទេនៅនគររាជខ្ញុំចូលលេងបានខ្ញុំមិនជាច្បាស់ដែរបងតែនៅនគរនេះខ្ញុំដូចជាអត់បញ្ហាដែរខ្ញុំលេងដោយអត់បញ្ហាផងបងបងមកអាច restart ម៉ាស៊ីនមើលតិចមើល ខ្ញុំបើកធម្មតាទេហើយមានបើកមក hero ទៀតហើយមកបើកច្រើនណាស់ហ្នឹងខ្លាច់ សាច់ចឹង10ដងហេរ៉ូនោះហែកកូដឆែងក្តាមជីឆែងក្តាមសិហែកកូដលបល់យូរអីបងមែនទេអាហ្នឹងមែនណាបើយកផលលីណាសតទៅដូរទៅបងមកឲ្យទៅមើលនៅផលលីណាសតទៅដូរក្តាមហ្នឹងនេះតាក្តាមហ្នឹងដូរផលលីណាសតទេបងអាអាផលលីណាសតឥឡូវនិយាយទៅនិយាយមកតែ free ចឹងបងអស់តែ4 5ដុល្លារថយយូរទៅណាស់អស់ ដឹងអាប្រអប់ហ្នឹងហើយដឲ្យវិញយកទៅណាអស់ទេបងអើយយកមកអស់ទេដឲ្យខ្ញុំយកបងឯងមើលកាពីខ្ញុំហាត់ខូចហាត់មានស្ដាយឥឡូវហាត់នេះហ្នឹងវាធុកវាធុកវារឿងធូរថ្លៃហ៎បងហេរ៉ូនៅនឹងប្រាយមែនឥឡូវអឺតាមតាម level បងតាម level តាម level ប៉ុន្តែបើលវ៉ាហុក stop ដូចជាដាច់បាត់ហើយបង stop នៅ init ដិតអីដូចដាច់អស់ហើយលវ៉ាហុកទៅបៀលខ្លួនឯងទៅបងលវ៉ាហុកស៊ីមកព្រូអស់ហើយអត់និយាយក្តានប្រូអីហ្នឹងទេក្តានពណ៌ខ្មៅអូក្តានពណ៌ខ្មៅហ៎អត់ជាច្បាស់ដែរបងប៉ុន្តែខ្ញុំសាកអាកូដចាស់ហើយបងខ្ញុំសាកកូដចាស់ខ្ញុំដូរអត់បានផងបងបងឯងស្គាល់កូដដូរហើយបងជួយជួយសិនខ្ញុំទិញមើលខ្ញុំសាកអាកូដកូដមានច្រើនដែរប៉ុន្តែខ្ញុំទិញខ្ញុំបើកសបទៅវាអត់មានចេញសូ item អញ្ចឹងបង អត់សូមគាត់ចង់ដូរយកដាវជីក្តានហ្នឹងមែនបងនេះក្តាននេះអូមែនតាក្តាននេះក្តាន ក្តាននេះក្តាន event ចាស់នេះក្តាននេះក្តាន event ចាស់ហែដូចបងឯងនិយាយចឹងក្តាននេះក្តាន event ចាស់ហែកូដនេះទៅຕົងប្រហែលសែនជាងលេខកូដវាខ្ញុំចាំបានខ្ញុំមានខ្ញុំខ្ញុំខ្ញុំមានលេខកូដហ្នឹងបើតែគាត់ថាខ្ញុំបើក item ហ្នឹងទៅវាអត់ចេញទៅបើកសອບចាស់វាអត់ចេញកូដបង ខ្ញុំដូរអត់បានបងខ្ញុំដូរអត់បានបងឲ្យមើលរីផតដល់បាត់ហើយរងអត់ខ្វល់ទេបងគេជិះជិះទៅគេយកផនទៅដូរដែរថាបងមិនបានហ្វ្រីណាចេះរវល់គេហ៊ានដូរគេហ៊ានទទួលបងតែដូចជាមិនបញ្ហាទេបងបាទនេះរបស់ជិះបងរបស់ជិះ អឺ ASM លបា60បើយើងនិយាយពាក់ Sunny ឬ HS ពិបាករក item តិចបងតែបើពាក់ Baku វាធូរថ្លៃទេបងមាន VCR អូយ៉ាប់រោះវាយសអវាយសអេប៉ាអាពីប៉ានឹងពិបាករោណាបងអើយមិនស្រួលទេមិនស្រួលទេជួយពូឌីមិនបរិថតខ្ញុំជួយ ហេរ៉ូរបស់ប្រូនេះប្រូប្រូឌីមើមជីអមអរេបើថាដូរយកអាហ្នឹងដូរយកដាវជីលោជាងនិយាយត្រង់ឌីឌីចេះបើដូរយកនេះដូរយកដាវជីល្អជាងខ្ញុំដូរអានេះជីនេះ មានវាយសិអមានរត់ទិញវាយសិអ Big Boy ឯងបងឯងចង់លក់ផ្ញើ account password មកបងតែបងឯងទុកគោគេណាបងទឹកដៃបងឯងល្អវាយសិអហើយបងមានអីទៀតស្រឡាញ់ hero ស្រឡាញ់ hero ហ្នឹងឲ្យចាស់ហាត់លក់ផងគាត់លុយគាត់ក្រាស់ហើយអញ្ចឹងពីអញ្ចឹងគាត់លេងកន្ទុកចោលហើយវាយសិអអីមើលគាត់លេងកន្ទុកចោលហើយនិយាយទៅ